មានកូនឲ្យអត់តូនអញ្ចឹងខ្ញុំរស់តែឯងទេជ្រោកមួយវាអាណាស្រួលចិត្តស្រួលទៅអាណាស្រួលចិត្តយើងទឹកភ្នែកមិញខ្ញុំខ្ញុំជីមកពីនេះខ្ញុំជីមកឃើញលោកយាយអង្គុយស្មានថាវិញផ្ទះវិញអីទេមកយាយអត់វិញទេជីភៀបផ្ទះលោកយាយនៅណានៅខួសាដីហុយតែនៅនឹងយើងស្នាក់មួយកូនថតពីលើយប់ឡើង ម៉ោង4កន្លះគេបើកទ្វារដើម្បីយាយចេញមកផុតផុតហើយនិយាយសម្រាប់តាមផ្លូវណាកូនបាទបាទខ្លាចបាត់បង់របស់គេបាទមកយាយដើរតាមផ្លូវម្នាក់តាមផ្លូវអញ្ចឹងទៅបានទៀននោះបន្តិចនេះបន្តិចគ្រាន់ទៅធួទៀនបាយមកយាយហេអញ្ចឹងទៅចង់ហូបអីបាននឹងហូបណាកូនបាទបាទបាទយាយមានអីទេខ្ញុំតែព្រោះហ្នឹងហើយឥឡូវកម្មផលមកយាយតាមផ្លូវយាយធ្វើអីមិនមានកម្មផល កម្មផលដូចថាយើងកូនយើងវាកម្មពៀជាមួយវាវាជក់ឆ្នាំលេងណេតកូនខ្ញុំឲ្យចៃខ្ញុំឲ្យតែគេអស់ហើយបាទឥឡូវវាទៅយកកូនមកហ្នឹងចង់ឲ្យមើលវាជក់ឆ្នាំលេងណេតអញ្ចឹងដើររហូតបាទកែដើរឯកូនហើយពេលកូនដើរជក់ឆ្នាំជួយអីអស់ទៅលោកយាយមកដើរតែតោទៅខ្ញុំតាឯងដើរអញ្ចឹងទៅវាធ្វើធ្វើទៅវារហូតបានទីខ្លួនវាទៅ កូនអាយុប៉ុន្មានហើយយើង33កូនប៉ុន្មានអ្នកកូនទាំងអស់3តែ2នាក់ទៀតនោះទេមុខរបរទេវត្តតុកថាវត្តតុកលប់បាទនេះហ្នឹងតែខ្លួនទេ យកប្តីក្មេងណាអាយុ27 26បាទកាយមួយយកគេបាត់យកទេអត់មានសិទ្ធិសេរីភាពអត់មានសិទ្ធិសេរីភាពឡានមានជីបាយមានហូបលុយមានចាយក៏អត់យកទេអឺអត់យកទេយកសេរីភាពវិញ ហើយយប់នេះយាយស្នាក់នៅណាទៅមើលទៅមុខពេទ្យផែនស្រុកបងអូចេញពីនេះដើរទៅនោះទៀតអាកន្លែងទំហោមុនជ្រុងហ្នឹងបាទកាវៀនហ្នឹងទៅលហើយសុបាយចិត្តហ្មងទៅផ្ទះទឹកនៃខោណាកុំបាច់ទៅអូហើយអីលោកយាយដើរចឹងរាល់ថ្ងៃទៅរាល់ថ្ងៃចឹងហើយដើរយាយប្រកបមុខរបរអីលោកយាយៀបចាយមួយថ្ងៃបាន1បេបាទម៉ានទៅ1បេលក់អានម៉ានទៅ1បេលក់អាន10000 មួយថ្ងៃបាន10000ចាអើយនិយាយជីវិតបាទនិយាយពីជនបានអី69កូន69ហើយណាស់ចូល70ហើយ70ហើយហើយអាចារ្យមួយនោះជប់គុកហិសមកយើង3 4ខែទៅម្ដងកូនតែទៅម្ដងចាមើលគេលែងយកលុយម្ដាយហើយទៅលើកមុនចូលម្ដង20000ឥឡូវគេយក5000ខ្ញុំថាជីវិតលោកយាយធ្វើម៉េចបានធ្លាក់ដល់ចំណុចនេះ មកយាយដែលសាមី1ហើយជួឆ្នាំនោះបាទព្រោះថ្នាក់ចរាចរណ៍បីដងគេឲ្យ40សងគួរមិនទាន់ទាខ្ញុំ350ហើយមានលុយទេចង់ឲ្យដាច់ខ្សាច់ចេញវិញគ្នាក៏ខ្ញុំមានលុយដែរណាកូនបាទហើយធ្វើម៉េចធ្វើទៅហើយខ្ញុំយកពេទ្យវិញខ្ញុំថាឥឡូវទៅពេទ្យរំស៊ីក៏អស់លុយគេហៅវះជើងដៃវាមិនឲ្យគេវះវាបាក់ចឹងតូចបាទឥឡូវតាមណៅ ជក់ណាំជក់ឲ្យពូធំទៀតកូនកើតមកគេថាគេធំគេឲ្យ700វាអត់ឲ្យអញ្ចឹងឯងរៀតទៅទៅពីរអ្នកចុះអូមានទៅវាមើងងាយខ្ញុំមកប្រមិញទៅស្រែកខ្ញុំមកខ្ញុំស្រែកវាស្រែកយើងវិញណាបាទដល់អញ្ចឹងឯងកអញឲ្យទៀនហ្នឹងឯងស៊ីហ្នឹងឯងកុំស៊ីហើយសុំផ្ទះគេនៅគេយល់ខ្ញុំមិនឲ្យនៅកូនហើយលោកយាយផ្ទះនៅដល់ណាទៅផ្ទះនៅពោះសាដីហុយអត់ផ្ទះខ្លួនឯងហ្មងហ៎អត់ គេជួលគេជួលកាលលើមុនខ្ញុំដេកតែក្រុមណាមខប់ណាចាយើងខ្ញុំដេកមួយកូនវាពិបាកក្រុមណាមខប់ហ្នឹងត្រែគេមានស្នាក់ហ្នឹងទៅមិនទៅជួបកូនជាពិបាកបាក់រឿងអីបាក់រឿងវាជួលឆ្នាំអើទៅទិញឆ្នាំយកលុយលេងណែដងអូទិញឆ្នាំក៏អត់បានអីក៏អត់បានអ្នកលេងឆ្នាំអ្នកអីហ្នឹងស្រីកូនស្រីចាស្រីអូជួលបានជួល33 កូនកូនកន្លោះហើយកូនមួយនៅ4 10នៅបរិយាកាពីរនាក់នេះចាពីរនាក់នេះមួយ6ឆ្នាំមួយ7ឆ្នាំខ្ញុំឲ្យទៅកាយមួយហ្នឹងឥឡូវហ្នឹងវាទៅយកមកលេង2ថ្ងៃនេះអត់ចង់ឲ្យទៅវិញសង្ខាំកូនឯងຕົកវាជក់ឆ្នាំនេះវាអង្គុយមើលអញ្ចឹងខ្ញុំថាកុំឲ្យវាឃើញឲ្យមានអនាគតឥឡូវវាថាវាចង់ទៅវិញអញ្ចឹងឲ្យអោបសោកហើយយកកូនមកអត់មានដោះស្រែថាឥឡូវមានអីស៊ីអីងាប់មកយាយ និយាយតែចឹងគេឲ្យបាយមហូបមកចាអីហូបនិយាយទៅសំណើចំណាត់ពីមកពោពតកូនចាម្ដាយម្ដាយមកហ្នឹងតែ9ឆ្នាំបាទម៉ែចង់យកប្រពោកចោលនឹងពេញធ្វើម៉េចខោអាវតែគេឲ្យដែរអត់ដែរទិញទេខោអាវទៅវត្តអីគេឲ្យទៀនតាមផ្លូវហ្នឹងគេឲ្យសរងឲ្យកាម៉ាឲ្យជីលុយជីមីជីអង្គមកកូវីដហ្នឹងតែឥឡូវថ្ងៃនេះយប់ហើយនិយាយអត់ដល់កន្លែងសម្រាកទៀតនេះអត់តន់ទេតម៉ោង2:10 ម៉ោង2:10ចាដើរទៅចេះមកបងប៉ុងណាក់អាកន្លែងមុខពេនតែនសុកណាដុំមក4ជ្រុងហ្នឹងហើយគ្រូណាណៃណាពេនតែនសុកណៃណាគេបានលមោបានអូពេនតែនសុកហួសណែហើយយាយផ្សារបាយនៅស្មល់នឹងពួកយាយកូនប៉ុណ្ណេះបានអីហូបឯណាហូបមួយអកពឹសឆ្ងាញ់ណាស់អស់តែប៉ុណ្្នឹងហើយគេមិនខ្លះឲ្យលោកយាយមានរោគគីនេះណាខ្ញុំ ជើងដៃហ្នឹងមកជំហៀងនឹងបាក់ហ្នឹងជំនាន់ពតបាទតែនៅឈឺចុកចាប់ឆ្នាំឥឡូវអត់ឆ្នាំទៀតហើយឈឺកូនដោតអានេះអានេះដៃក្បាក់ឈឺអីខ្លះអូឈឺច្រើនណាស់ចាហើយណាមួយជំងឺមួយទៀតមកយាយជ្រក់ទឹកមាត់តែឃើញបានបានបាក់ដៃបាក់ជើងនាន់អពោឡើងពីភាពបេះលក7បេះអីខ្ញុំចេះឡើងឡើងថាយើងអត់ដឹងអីដែរ លាក់ចូលពីចូលដងទឹកអត់ដឹងខ្លួនទេបាទអរគុណច្រើនលោកយាយមើលមានអីជូនលោកយាយតិចតួចបាទជូនកូនណាងអូកូនអាយ៉ាកូនសំទោសអញ្ចឹងទឹកគេឲ្យដែរតែមើលទៅយាយដូចអត់កំសត់ហ្នឹងគឺអត់ពិបាកហ្នឹងហើយមិនថាអត់ពិបាកកូនមិនកូនថាម្ដាយអត់ពិបាកកូនគឺនិយាយដូចនិយាយធម្មតាចៅជូនមាន10000ហ្នឹង ពិបាកខ្លាំងជាងគេរាល់ថ្ងៃជីវភាពម៉ាក់យាយឈឺទៅពេទ្យអត់អស់លុយទេម៉ាក់យាយស្នាក់ក្រោមដើមអំពើទឹកក្រោមដើមកខប់បាទជួនកាលទៅ ទៅគេតម្រៃគំរូគំរើក៏និយាយទៅក្រោមដើមកខប់ហ្នឹងក្បែររត់ទេភ្លើងទៅតែគេថានិយាយតែខ្ញុំអត់ទេខ្ញុំទៅហួសមុខទៅខ្ញុំបើឯងហត់ទេភ្លើងអត់ទេឡើយខ្ញុំកាន់នៅងាប់រហូតហ្នឹងអរគុណចាលោកយាយបាទនិយាយហិចទឹកលក់ កោសចោលអីក៏មកយាយធ្វើដែរកូនលោកយាយលើកដៃតិចទៅពីវាចង់បានធំអីខ្លះចង់ចង់ធំអើបងប្អូនទាំងអស់គ្នាឲ្យកូនបានទៀនឲ្យខ្ញុំនេះជូនពរកូនសុខភាពក៏មមួនឲ្យកូនសុខសบายទាំងអស់គ្នាសូមបងប្អូនជួយខ្ញុំផងខ្ញុំអត់មានអីទេអត់មានទីពឹងទេរាល់ថ្ងៃ មានកូនឲ្យអត់តូនចឹងខ្ញុំរស់តែឯងទេជ្រោកមួយវៀងអាណាស្រួលចិត្តស្រួលទៅអាណាស្រួលចិត្តយើងទឹកភ្នែកដល់ហើយយើងគិតដល់ចេញពីជីវិតវាកុំឲ្យឃើញកុំឲ្យយល់មកជាតិនេះដែលថាពិបាកគេជក់ឆ្នាំគេលេងណែតក៏យើងនិយាយគេអត់បានដែរខ្ញុំវាយគេគេវាយខ្ញុំវិញណាកូនខ្ញុំដាច់ឆាទៅក្រោយពីរដងបាទតែអត់បោកក្បាល បាទវាគ្រាន់តែវាច្រើនយើងយើងតែឲ្យពីកំភ្លៀងយើងវាយយើងវិញមកកំភ្លៀងចាឥឡូវលោកគេសូមគេលោកគេព្រលឹមឡើងលោកគេត្រូវរកស៊ីដើរនៅកំប៉ុងអញ្ចឹងលោកខ្មែរលោកយើងនិយាយពីខ្ញុំរើសកំប៉ុងតាមផ្លូវតាមឯហ្នឹងព្រឹកឡើងយកកាទៅទៅបានឡាក់បេបានជីអង្គលុយតិចតួចខ្ញុំថាគេឲ្យមឹកពគាអញ្ចឹងខ្ញុំឃ្លានប្រាប់គេឥឡូវកូនអ៊ំឃ្លាននេះគេទិញកន្លះគីឡូឲ្យហូតអស់ហើយ អូអស់កូន12យ៉ែតកូនជួតឆ្នាំនៅមួយកូនអត់បាននៅបានទេកូនមួយអីនៅក្រៅផ្ទះកូននៅផ្ទះគេនៅផ្ទះផ្ទះសុំគេគេហ្នឹងគេយល់ខ្ញុំទៀតហើយគាត់សម្អាតសម្រាមគេអត់ហើយខ្ញុំហត់ណាកូនហត់ចឹងអត់ដែរទៅនៅមួយកូនទេឥឡូវមួយរយៈនេះហើយមួយរយៈហ្នឹងខ្ញុំដើរដេកក្រៅរហូតហ្នឹងចេញពីកូនប្រហែលថ្ងៃប្រហែលខែហើយ ខ្ញុំកាលខ្ញុំប្រាក់អញ្ចឹងណា3ខែដើរតាមផ្លូវទៅជួនកាលអាណាចូលផ្ទះទៅគេធួចចិត្តគេដេកលក់អត់អីទេគេភ្ញាក់ឡើងតងតាំងអឺកូនណាចាអញ្ចឹងលក្ខណៈថាកូនដេញពីផ្ទះឬក៏យើងចេញខ្លួនឯងខ្ញុំចេញខ្លួនឯងចុះខ្លួនឯងនៅមិនដាំបានអេវស៊ីខ្ញុំអត់ទេគេខាងកៅខ្ញុំហុំបង្ហើដល់ណាទៀតបាទអរគុណចាលោកយាយជូនពរសុខភាពល្អបាទអរគុណយាយ ឲ្យកូនសុខស្បាយអាសាធុសាធុ